បាទអូខេសូមជម្រាបសួរបងប្អូនសាជាថ្មីឥឡូវយើងបន្តនៅមេរៀនរបស់យើងយើងគូសបាទនេះម្ដងទៀតអូខេនេះយើងគូសមិនដើម្បីឲ្យគូសនេះបាទនេះដោយសារនេះគឺវាឆ្លោះពីលើពីក្រោមទៅលើគឺវាដូចគ្នាទេអានេះគឺមកកាត់យើងមើលពីលើអានេះគឺយើងមើលពីខាអូខេអញ្ចឹងអានេះរូបនោះវាឆ្លោះគ្នាអញ្ចឹងដើម្បីអាចគូសបាន គឺទី1គឺបងប្អូនប្រើប្រាស់នៅ comment នេះមួយបាទគឺ comment x line អូខេ បើសារខ្មែរ x line ចុចនៅលើវាមកតែខ្ញុំគូសអានេះយើងចង់ចំណាយវាទៅលើវាយើងគូសអញ្ចឹងខ្ញុំជាប់ចំណុចនេះចំណុចនេះមួយមក space space មួយទៀតចំណុចនេះមួយចំណុចនេះមួយ space អូខេដល់ចំណុចនេះមួយចំណុចនេះមួយ space មួយទៀតចំណុចនេះមួយមួយ space មួយទៀតអូខេអញ្ចឹងនេះមួយទៀតបាទ ចំណុចនេះមួយទៀតអូខេចំណុចនេះមួយទៀតអូខេពេលយើងភ្ជាប់ហើយអានេះគឺយើងបំលែងវាទៅជាគេ layer បេតុងអស់ណាបាទបំលែងវាទៅជា layer បេតុងអូខេតោះអានេះគឺវាមានអានេះគឺដីខ្សាច់នៅក្រោមនេះអញ្ចឹងយើងទុកគម្លាតមិនឲ្យវាមើលទៅវាអាចប្រើការកើតណា បាទតមកគឺខ្ញុំ comment line មួយទូគេបាទដេកទូវាភ្ជាប់មកចេះមកខ្ញុំ select លើនេះខ្ញុំ trim លើវាខ្ញុំ trim មួយជួរមួយជួរខាងនេះគឺយើងទុកគុះគុះវាមានជើងវាមាននេះវាមានដេកខ្សាច់មួយទៀតតបទៀតគឺខ្ញុំចម្លងនេះចម្លងនេះអូខេចម្លងនេះវាទៅជា layer បេតុងបាទខ្ញុំចម្លងចម្លងនេះដាក់នេះមកអូខេ តមកទៀតកម្លាតកម្លាតពីនេះមកនេះគឺវាប្រហែលវា100អានេះគឺយើង offset វាឡើង100ហើយចម្ងាយវានេះគឺ300អូខេនៅលើប្លង់នៅលើ PDF ហ្នឹងមានបងប្អូនមើលមក បាទខ្ញុំ offset វាទៅនេះ300អឺ100អូខេបាទតមកទៀត offset អូខេស្ទុះគឺខ្ញុំ offset នៅលើនេះគឺប្រហែល offset នៅលើនេះ300អូខេ បាទ offset 300ប្រវែងពីនេះមកនេះគឺ450អូខេ450 offset វាទៀត450អូខេ450ហើយពីនេះមកនេះគឺ500បាទនៅលើប្លង់មានឥឡូវខ្ញុំមើលបងប្អូនមើលលើប្លង់នៅលើប្លង់នេះគឺអូខេកាពិតកម្លៀត ចម្លៀតពីអានេះមកនេះគឺអឺ850ប៉ុន្តែនេះគឺ300ប៉ុន្តែបើសិនជាយើង300យើងដក850វា450ចំណែកកម្រិតពីនេះពីនេះគឺ500បងអូខេគឺ500ហើយកម្រិតមកនេះមកនេះកម្រិតមកនេះមកនេះ500ហើយកម្រិតពីអានេះអានេះ500ប៉ុន្តែនេះ750អញ្ចឹង500ដល់750វា250ហើយអានេះគឺដីយើងដីផ្លែកលើវានេះពីអានេះពីអានេះ ពីអានេះគឺនេះគឺជា niveau ទឹកចានេះ600អូខេឥឡូវយើងឥឡូវយើងមើលលើនឹងប៉ុន្តែខ្ញុំគូតាមនេះមកវាស្រួលមើលជាងវានៅនេះវាស្រួលមើលជាងអញ្ចឹងគឺ offset នេះមិនបាទ500ហើយបើសិនតឥឡូវខ្ញុំ offset បាននេះមកមិនតិចមើលអូខេនេះគឺ450អញ្ចឹងបន្ទាប់មកគឺ500 offset មួយវា500អូខេ offset ទៅលើ500មកនេះមួយទៀតបាន250 250អូខេ250 250 250 250ហើយនេះគឺ300អូខេអានេះគឺ350នៅលើប្លង់មានបងប្អូននៅលើប្លង់មាន350 ភេទ3ដែល5តមកអ្វីដែលបងប្អូនត្រូវភ្ជាប់វាគឺអីខ្ញុំភ្ជាប់ឡាញវានេះមកនេះបាទយើងមើលវាសិនមើលនៅលើប្លង់វាសិនអេយើងភ្ជាប់វានេះមកនេះភ្ជាប់វានេះនេះហើយអាចអាននេះយើងលុបអខាងនេះចោលទុកខាងក្នុង2បាទឥឡូវយើងចាប់ផ្ដើមភ្ជាប់វា អូខេជាប់គ្នានេះមកនេះដក M8 ចេញបាទ space space ជាប់គ្នានេះមកនេះ MMA លើវាអូខេអ្វីដែលយើងលុបចោលគឺយើងត្រីមានលុបនេះចោល ចោលមកនេះស្ពេញដោះលុបវាអូខេសំទោសយើងលុបវាចេះតែម្ដងមកអូខេបាទយើងលុបចឹងហួយអស់ខ្ញុំត្រៀមលុបវាមកមកជួរនេះសិនហេព្រោះខ្លះយើងត្រូវការយកវាមកប្រើយ៉ាងនេះក៏ខ្ញុំវ៉ាត់សាតឯងខ្ញុំលុបវាចោលមក អូខេតបមកខ្ញុំត្រីវានេះខ្ញុំលុបរីចោលអូខេលុបរីចោលអូខេបាទអានេះគឺយើងលុបរីចោលហើយណា នេះយើងលុបយើងមើលមើលមើលតាមរូបភាពបងប្អូនហើយមើលតាមរូបភាពមកអូខេរូបភាពនេះយើងលុបអានេះចោលដែរបែរនេះយើងត្រីមវាមកយើងលុបមកជួយនេះចោលហើយកាលណាយើងត្រីមកើតទេយើង select លុបវាចោលតែម្ដងបាទអានេះយើងលុបវាចោលដែរលុបវាចោលដែរអូខេ តោះនេះគឺយើងអាចលុបវាចោលបានតមកទៀតយើងមើលមើលអានេះក៏អានេះគឺដាច់ដែរកន្លែងនេះខ្ញុំត្រីមានលុបវាចោលលុបលុបដូចរូបគេអញ្ចឹងបាទតមកទៀតនៅក្នុងនេះកម្លាតកម្លាតពីអានេះគឺអូខេនេះពេលនេះនេះបាទអញ្ចឹងកម្លាតពីអានេះកម្លាតគឺមកហ្នឹង អញ្ចឹងអានេះយើងគូរវែងតិចមកគូរគូរវែងតិចមកអូខេតមកទៀតយើងភ្ជាប់ភ្ជាប់អានេះភ្ជាប់អានេះអូខេភ្ជាប់នឹងមកដើម្បីភ្ជាប់វាស្រួលទេបងប្អូនភ្ជាប់វាមកអានេះគឺបេតុងបេតុងធម្មតា អញ្ចឹងគឺយើងប្រើ insert ហើយ insert ទៅលើវាចប់នេះមួយមួយមួយតមកអានេះគឺនិមិត្តសញ្ញាត្រូវហើយប៉ុន្តែនេះគឺជាបេតុងខ្ញុំចន្លងវាគឺ MR ចន្លងវាហើយចន្លងមកចានេះគឺខ្ញុំ select វានេះដើម្បី trim វាអត់សិនតោះពេល trim បែបនេះក៏បានដែរ អូខេតមកទៀតយើងមើលអានេះ អូនេះយើងលុបតនអស់ទេលុបតនអស់ទេនេះបាទចានេះ គឺតមកទៀតខ្ញុំខ្ញុំជាប់នេះមកໄວស្មើនេះបាទតែបន្តនេះគឺយើងដូរទៅជា layer និមិត្តសញ្ញាបាទតមកទៀតនេះគឺអឺបងប្អូនអាចបដូរមកអូខេ control នេះ លេខ1មកអានេះគឺខ្ញុំចាប់វា200ខ្ញុំធ្វើវាតមកទៀតយើងដូរ layer នេះឲ្យវាជាលក្ខណៈដិតបាទតមកគឺខ្ញុំខ្ញុំលុបនេះចោលហើយខ្ញុំត្រីមលុបនេះចោលមកអូខេតមកទៀតខាងលើនេះ គឺយើងខាងលើនេះ យើងភ្ជាប់ធម្មតាទេនេះអូខេ ឥឡូវនេះគឺខ្ញុំ x line តែម្ដងមកបាទនេះវាមានមាន layer 2ចានេះខ្ញុំសិលេចសូបង្ហាញនេះមួយសិនខ្ញុំលុបវាចោលលុបនេះចោលហើយ layer on លុបវាសិនអបតមកទៀតនេះ គឺយើងនេះយើងអាចអាចលុបវាបានដែរ ឡើងមកលុបសារនេះ extreme នៅនឹងវាមកអូខេបាទនេះខ្ញុំលុបវាចោលនេះខ្ញុំលុបវាចោលដែរអញ្ចឹងអានេះយើងបិទទាំងនេះចោលមកនេះគឺយើងយកនិមិត្តសញ្ញាអូខេតមកទៀតគឺយើងគុំតតនៅទីនេះធម្មតាបងគុំតតធម្មតាណា copy về thằng đó sẽ lệnh mình chưa copy về mắt ok copy về lệnh đi má ở trên lệnh đi ok copy cho ra thằng đó Đấy. à namanya belum ada cao belum anh chào. tại một ôn mờ là nick à nick cứ chia chia đại thế, đại bây giờ bà dưỡng người dưỡng bắt đầu thì chia lấy giờ với cứ đại bắt đầu ấy តមកទៀតអានេះគឺខ្ញុំប្រើនៅ command មួយ គឺ insert លើវាជាប់វានេះមកនេះមួយមកអូខេបាទតមកខ្ញុំ trim បដាច់វាចោលព្រោះបេតុង ត្រឹមហ្នឹងគឺអេគឺវាអស់ហើយព្រោះយើងធ្វើធ្វើសសរត្រឹមហ្នឹងសិនតមកទៀតអានេះគឺវែងដាច់នេះគឺខ្ញុំអាចបដាច់វាចោលដែរអូខេបាទខ្ញុំខែ comment line មួយមកគូវាមក អូខេតោះមកខ្ញុំ trim ទៅលើវាហើយសិនតោះគូលុបវាចោលអូខេបាទជាធម្មតានេះពេលបើវាទៅសាយដៃលើសលើសពីលើសអូខេសិនតោះលើសពី6ដើមអញ្ចឹងយើងមិនអាចកាត់ឲ្យស្មើស្មើគ្នាទេហ្នឹងយើងត្រូវទុកទៅសាយដៃហ្នឹងធ្វើម៉េចឲ្យវាវែងវែងខ្លីអូខេហើយ ប្រវែងនេះគឺវាស្មើនឹង3 3ក៏នឹងក៏នឹងចាក់កាត់ចិត្តរបស់វាអូខេខ្ញុំផ្លិចបង្ហាញចំណុចនេះទៀតអានេះវាមានអមួយកដាលនេះបងប្អូន copy អនេះយកទៅដាក់អូខេ copy ចំណុចនេះមកនេះ copy ចំចំណុចនេះមកអូខេខ្ញុំខ្ញុំផ្លិចបង្ហាញបងប្អូនជា F8 copy រត់ត្រង់នេះ copy ចំដាក់ចំបិចិត្តនេះមកអូខេវាមានអមួយត្រង់នេះដែរ តែនៅក្នុងនេះវាមានសរសៃដែកកដាលមួយនៅក្នុងនេះអញ្ចឹងសរសៃដែកនេះបងប្អូនអាច copy នេះក៏បានដែរឬក៏យើងអាច copy នេះមកក៏បានដែរនេះសរសៃដែកនេះយើង copy មក copy ដាក់ចុះចូលកដាលដោយសារនៅលើនេះគេដាក់ដៃពីឈើដល់6អូខេដល់តែ6ដែរបាទនេះខ្ញុំភ្ជាប់វាមកអូខេតែនេះគឺ MR ចន្លងវា ខេចន្លងមកបាទតមកទៀតនៅទីនេះព្រេនៅទីនេះខ្ញុំសូមបង្ហាញបងប្អូនថានៅទីនេះ នេះគឺជាសរសៃដែកជើងតម្រូវរបស់វាហើយពីកម្រៀតពីអានេះមកនេះគឺប្រមាណបងប្អូនបើខ្ញុំវាស់ឲ្យបងប្អូនមើលអានេះបើសិនជាយើងរៀនតកតងទៅនឹងមេរៀនគ្រឹះគឺយើងដឹងហើយកម្រៀតនេះកម្រៀតពីនេះពីនេះគឺ35អញ្ចឹង លាទាននេះម្នាក់ដែលខ្ញុំគូសមុននេះគឺមកអូខេអានេះក៏ពិត40ទេនេះ40អូខេអញ្ចឹងយើង offset អានេះបាន35មកប៉ុន្តែនៅក្នុងប្លង់គឺគេបង្ហាញទេអញ្ចឹងខ្ញុំ offset វា35ហើយ offset ទៅលើ35ហើយចំណាននេះគឺយើង offset វា40 ពេលនេះក៏40ដែរតមកទៀតខ្ញុំត្រេមវាបន្លាច់ពីចោលអូខេអានេះយើងលុបវាចោលមកអូខេអានេះគឺយើងលុបវាចោលដែរអូខេអឺលុបវាចោលនេះគឺខ្ញុំលុបវាចោលដែរអញ្ចឹងអានេះគឺ ខ្ញុំចន្លងវាទៅជាគេនេះគឺទៅជាដែកចន្លងវាទៅដាក់នេះបាទតមកទៀតនៅលើនេះគឺវាមានអានេះដែកដែរប៉ុន្តែមកកាត់ដែកនេះដែកនេះដែកដែកដែកយើងរាយលើនឹងដែរពេលយើងពេលយើងមើលមកវាឃើញឃើញសរសៃដែកហ្នឹងអូខេបាទអញ្ចឹងដើម្បីគូវាបានយើងគូអឺ cycle មួយធម្មតាមកប៉ុន្តែទំហំដែកនេះនៅលើប្លង់ដែលយើងឲ្យនេះអូខេមើលមើលនេះតិចសិន នៅលើនេះគឺវា មានកប់ចិត្តវា10អូខេវា10ហើយកម្លាតពីកម្លាតពីទស័យនេះមកទស័យនេះមកគឺ150អូខេហើយវា16ទស័យនេះគេគេគេកណនីនៅក្នុងអូខេនៅក្នុងនៅក្នុង assignment គេប៉ុន្តែខ្ញុំមិនដឹងថាវាត្រូវឬមិនត្រូវទេតែខ្ញុំគូសតាមរូបដែលគេគេឲ្យអូខេបន្តមកយើងចាប់ផ្ដើមគូសគូសកប់ចិត្ត cycle នេះ10 ខ្សែកូន10អញ្ចឹងអញ្ចឹងកាត់ចិត្តវា10អញ្ចឹង ការមានអឺសន្តោសកណ្ដាលកាត់ចិត្តវា10គឺការមានប្រហែលគឺការមាន5អូខេយើងនិយាយ5មកតូចណាស់អូខេអញ្ចឹងខ្ញុំនេះគឺអានឹងវាបដូរទៅជាគេទៅជាដែកបដូរទៅជាដែកតមកខ្ញុំភ្ជាប់វាភ្ជាប់ចំណុចនេះ1 ជាប់ពីអានេះជួនកាលគេចាក់ហាច់នៅលើហ្នឹងតែយើងមិនចាំបាច់ហាច់ទេបាទតោះខ្ញុំចន្លងវាចន្លងនេះអូខេដល់ទីខ្ញុំ rotate វា profile វាខ្ញុំចង់ profile ចំណុចកណ្ដាលនេះហើយខ្ញុំវាសរសេរខ្ញុំវា45នឹងដែរអូខេតោះខ្ញុំ block នេះមួយ block វាខ្ញុំដាក់ថាដាក់លេខទី23យើងចោះខ្ញុំចុចអូខេ តោះខ្ញុំ copy វា copy វាមកខ្ញុំ copy យកដូចនេះខ្ញុំមកដាក់ចំពីលើនេះតមកទៀតនៅលើទីនេះយើងឲ្យចោលវារត់នៅលើនេះបើសិនជាយើង copy ម្ដងគឺវាចំណាយពេលយូរអញ្ចឹងបងប្អូនធ្វើម៉េចអញ្ចឹងនេះវាទាំងអស់វាមាន16ទសែហើយកម្រិតរបស់វាគឺ150អញ្ចឹងដើម្បីអាចនេះបាន គឺយើងមាន comment មួយគឺ array array សម្រាប់បង្វិលអូខេបងប្អូនវា array មក វិចារីនឹងបើនៅលើ2007វាប្លែកពីនេះយើងយើងយើងយក rectangle មកអូខេបងប្អូនឃើញវាយើងយក rectangle នឹងវានឹងចាញ់ចំនួននេះយើងប៉ុន្តែយើងមិនចង់បានចំនួនបែបហ្នឹងទេ ដើម្បីចង់បានតាមការកំណត់របស់យើងនៅខាងក្រោមវាមានជា associate វាមាន bus point មាន count count មាន space ខ្ញុំវាថា count វាអស CL មកខ្ញុំវា count នៅលើវាតមកទៀតវាឲ្យយើង enter column column នេះខ្ញុំយកមួយ1 បើសិនជាយើងយក column បែបនេះបាទបងប្អូនឃើញ column វាជួយច្រើនប៉ុន្តែ row row វាជួយដេកអញ្ចឹងខ្ញុំធ្វើសារថ្មីបាទខ្ញុំខ្ញុំខ្ញុំ escape វិញខ្ញុំរកសារថ្មីអញ្ចឹងយើងរក tag វាម្ដងទៀត array វាម្ដងទៀតអូខេខ្ញុំយកអានេះតែបន្ទាប់មកខ្ញុំវាយពាក្យថា CO នៅលើនេះតមកទៀតអានេះគឺ column នេះអូខេ បាទ column នេះយើងយក1អូខេតបមក row ហ្នឹង row វាចំនួន10 10មក row វាគេចំនួន10មកចំនួនអូខេចំនួន16ខ្ញុំយកចំនួន16 space វាមកបណ្ដាបងប្អូនឃើញវារត់ឡើងខាងលើអញ្ចឹងខ្ញុំបើយើងធ្វើចឹងធ្វើត្រូវទេអាយ៉ាសិនតោះយើងធ្វើចឹងទៅអស់បាទចាប់ផ្ដើមរៃសាថ្មីអូខេខ្ញុំរីធីកសាថ្មី ហើយខ្ញុំយកពាក្យ count តទៅទៀតអានេះខ្ញុំយក16អូខេ space ចំណុចនេះខ្ញុំយក1អូឃើញទេប៉ុន្តែពេលដែលយើងដាក់ដាក់ចឹងកម្លាតចុះកម្លាតកម្លាតនេះយើងធ្វើមិនតែនេះកម្លាតនេះកម្លាតនេះវាអត់ត្រូវទេអញ្ចឹងដើម្បីអូខេដើម្បីនេះបាន គឺយើងត្រូវធ្វើកាយគេយើងអាចចុចលើហ្នឹង edit ក៏បានពេលយើងចុចលើហ្នឹងមកវាឲ្យ load load ឲ្យយើង edit នៅទីនេះអញ្ចឹងកម្លាតវាគឺ150 150ហើយខ្ញុំ enter វាមកវានឹងលោក150បន្តិចនេះអូខេអញ្ចឹងបងប្អូនឃើញកម្លាតហ្នឹងវារត់ឲ្យយើងម្ដងដែននេះវាអាចប្លែកនៅលើអូខេនៅលើ2007បន្តិច2007ក៏វាមិនបងប្អូនវាអាចប្លែកលើ2007ណាអញ្ចឹងខ្ញុំគិតថាបងប្អូនព្យាយាមមើលមើលវាយូរទៅលើវីដេអូហ្នឹងចាណាយើងត្រូវការយើងអាចលុបវាចោលបាននេះយើងកុំឲ្យវាប៉ះពាល់គ្នាអូខេ តមកទៀតយើងមើលនៅលើនេះម្ដងមើលនៅលើនេះគឺអូខេកម្រិតពីនេះមកនេះក៏មានកម្រិតវាដែរនេះពីនេះនេះប៉ុន្តែគេអត់វាស់អញ្ចឹងខ្ញុំវាស់បងប្អូនមើលអានេះបើយើងសិក្សាទៅលើមេរៀនហ្នឹងគឺយើងដឹងហើយតើទៅមេរៀនគ្រឹះដឹងថាកម្រិតពីនេះមកនេះយើងដាក់វាប្រហែល250អូខេបាទអញ្ចឹងយើងភ្ជាប់វាមកភ្ជាប់250មក ឥឡូវដើម្បីជាភាពងាយស្រួលយើងយើងចាប់ទីនេះយើង copy នេះមកលើមក copy វាមកលើមកយើង copy ពីចំណុចនេះអូខេមកដាក់ចំណុចនេះខ្ញុំ space លុបវាចោលបាទតមកទៀតខ្ញុំ offset នេះមកនេះ250អូខេ250 offset របស់នេះខ្ញុំ offset របស់នេះ250ដែរតមកទៀតយើងធ្វើការលុបវាចោលបាទលុបវាចោលយើងលុប យើងលុបយើងលុបអីគេលុបអាប់តតលុបអាប់តតនេះខ្ញុំព្រីមកខ្ញុំលុបនេះចោលអូខេអូខេតមកទៀតកន្លែងនេះគឺខ្ញុំភ្ជាប់វាហើយចឹងមកព្រោះកន្លែងនេះវាធម្មតាពេលគេកាត់គេទុកខ្សែដៃចឹងអានេះក៏ដូចគ្នាដែរអានេះយើងលុបវាចោលធម្មតានេះត្រីមវាមកអូខេសិនតោះលុបអញ្ចឹងលុបវាអត់កើតទេ យើងសិលេចនេះត្រេមវាលុបនេះវិញបាទខ្ញុំលុបនេះចោលអូខេតមកទៀតអានេះគឺបាទយើងមកនេះយើងលុបវាមិនយើង select លើនេះ trim មក select លើនេះអូខេតមកទៀត select លើនេះ trim វាមកយើងលុបនេះបាទតោះយើងអាចលុបនេះបាទតមកយើងភ្ជាប់វាមក អូខេឥឡូវគឺខ្ញុំច្រឡំអញ្ចឹងបងប្អូនអាចមើលវីដេអូនេះយូរបន្តិចអូខេបើសិនជាខ្ញុំគូសវាយកទៅនោះអាចលឿននៅវីដេអូបងប្អូនអាចយូរតមកទៀតអ្វីដែលយើងត្រូវលុបវាគឺអូខេខ្ញុំលុបអង្ក្រមនេះត្រីមានមកលុបនេះលុបនេះអូខេអញ្ចឹងជួយនេះយើង select លុបវាចោលម្ដង បាទអូខេតោះមកយើងមើលយើងត្រូវគូសអីបន្តទៀតបាទនេះក៏យើងគូសយើងផ្លេចលុបខ្ញុំផ្លេចលុបដែរនេះក៏ត្រូវដែរចានេះមិនគូសត្រូវហើយនេះនេះនេះយើងលុបនេះចោលទៀតលុបវាចោលទៀតបាទមើលអីយើងលុបវាចោលមក តមកកន្លែងនេះទៅសៃខ្សែដៃកងវាពីអានេះមកនេះគឺម៉ាគឺ100ហេ offset វានៅ100ពីនេះគឺមកនេះយើង offset វា100ប៉ុន្តែនេះគឺគឺគឺដៃកងដែលយើងរុំនៅលើដៃហ្នឹងអញ្ចឹងយើងបដូរវាមកហើយបន្តមកគឺខ្ញុំសម្រេចនៅនេះហើយយើង trim លោកវាចោលអូខេមួយទៀតអានេះមកនេះក៏ដូចគ្នាដែរនេះ បាទនេះវាគឺដូចគ្នាដែរគឺ offset វា100ចុះក្រោមមកអូខេតមកទៀតគឺអានេះគឺយើងបដូរវាមកបដូរវាទៅជាដែកកងវាមកតមកនេះគឺយើង trim វា trim វាលុបវាចោលមកតមកខ្ញុំ select លុបវាចោលដែរហើយចំណុចបន្តមកទៀតនេះយើងដាក់អា អានេះដាក់លើនេះប៉ុន្តែយើងមានយើងមានយើងបានធ្វើនៅទីនេះហើយអញ្ចឹងយើងធ្វើនៅទីនេះ copy វាយកមកប្រើតែម្ដងបាទបាទនេះគឺខ្ញុំមិនបង្ហាញចប់ទេវែងពេកវីដេអូខ្ញុំបង្ហាញទៅទៅពីរបៀបគូសវាទេដាក់ចំហ្នឹងហើយយើងអានេះប្លង់វាគឺ1លើ40អញ្ចឹងយើងយកយើង scale វាមកបងប្អូនគេបាទយើង scale វា scale ចំណុចនេះហើយយើងយក40ចែក100អូខេ ដល់យើងកុំពីអាហ្នឹងដាក់បន្តបន្តមកក្រោមហើយអាការវាស់ក៏អីវានៅដូចគ្នាអញ្ចឹងប៉ុន្តែខ្ញុំហាញរបៀបនៃការគូសប៉ុណ្ណឹងកុំឲ្យយូរពេកបន្ទាប់មកខ្ញុំគូសអាខាងក្រោមនេះខាងក្រោមនេះប្រវែងវា គឺ5740ហើយកម្ពស់វាអូខេខ្ញុំវាស់កម្ពស់វាមួយសិនកម្ពស់វា គឺនៅក្នុងប្លង់មានតែនេះគឺអូខេកម្ពស់វាគឺ1500អញ្ចឹងបាទវាគឺអានេះអានេះអានេះគឺ5740 ខ្ញុំគូសរេកថេងកលមួយនៅទីធម្មតាទី5000 700អេម៉ាននេះចង់ផ្លិចបាទ5740អូខេ5740 5740 tab 1500 space អូខេបន្តិចចាប់ដើម copy វា copy វា CO copy ហើយคลิกមកស្ដាំយកពីចំណុចចំណុចនេះមួយចំណុចនេះមួយចាប់ទាញវាមកហើយបានចំណុចកដាលចំណុចកដាលបាននេះគឺអូខេបាទអានេះយើង copy ចំណុចកដាលចុះត្រូវទេយើង select copy សាប់ថ្មី C វាជាប់យកពីចំណុចចំណុចយកចំណុចនេះចំណុចនេះអត់ត្រូវព្រោះយើង copy ចំណុចកដាលបាននេះបងយល់ទេបាទបន្តនេះដាក់ចោលចំណុចកដាលបាននេះបាទ អានេះយើងបដូរទៅជា layer និមិត្តសញ្ញាពេលត្រូវហើយតមកទៀតប្រវែងនេះគឺយើង x block នៅលើនេះចោលមកនេះដោះវាចេញចម្ងាយនេះ គឺប៉ុន្មានចម្ងាយនេះគឺ870យើង offset វាមក870 offset 870ហើយនេះក៏ offset 870ដែរតោះមកខ្ញុំភ្ជាប់ line វាវានេះមិននេះ គេភ្ជាប់ឡើងវាពេលនេះហ្នឹងបាទតទៅទៀតអានេះគឺយើងអាចលុបចោលបាននេះក៏យើងអាចលុបចោលបានហ្មងទេតែនេះយើងអាចលុបចោលបានអានេះយើងអាចលុបចោលបានហើយនេះគឺយើងត្រីមវាមកអូខេបន្តមកទៀតយើងហាច់នៅលើវាហាច់នៅលើវាបងប្អូនឬហាច់ប្រភេទហាច់នេះ order នេះបងប្អូនយើងពាក្យថាអូខេយើងរកពាក្យថា set មកអូខេ យកនេះមកនេះចែក K មកនេះខ្សាច់អូខេតោះ ping point នៅលើវា space មកហើយនេះគឺយើងយកឲ្យខ្ញុំយក500ចាស់ចែក K មើលអូ500វាតូចនេះពេកអញ្ចឹង select លើវាមកនេះគឺខ្ញុំយក300 enter អូខេ200ចាស់ enter បាទ200វាគួរសមអញ្ចឹងនេះគឺខ្ញុំហាច់ចាក់ហាច់ឲ្យបងប្អូនមើលដូចគ្នា ខ្ញុំ add នៅចំណុចនេះមកនេះនេះចុច OK យ៉ាងនេះអានេះគឺយើងយកតាម50បានហើយបាទជំគោះការវាស់ប្រវែងគឺបងប្អូនវាស់ខ្លួនឯងមកកុំឲ្យស៊ីពេលយូរនេះគឺយើងហាច់នៅលើនេះដូចគ្នាបាទខ្ញុំ add នៅចំណុចនេះមកអូខេចំណុចនេះយើងហាច់ចំណុចណាខ្លះអូខេអូ0 សាថ្មីចុចចុចបាន add នេះចំណុចនេះមកនេះបាទអូខេនេះហេតុអីអូអានេះយើងមិនចាំបាច់ចាក់ក៏បានដោយសារនេះវាជាប់ជាមួយនេះពេលយើង select ហ្នឹងវាជាប់មកនេះយើងទាញវាចេញសិនក៏បានដែរបាទមិញយើងអត់បានចាក់ហាច់មុនទៅពេលនេះខ្ញុំហាច់សារថ្មីបាទហាច់មុនបងប្អូនបាទអូខេញ៉ាំរហ័ននោះដដែលបាទ ឃើញមិញនៅបញ្ចក់នោះវា select ដោយមកទាំងអស់ហើយម្ដងតោះមកទៀតចាក់ហាត់នៅនេះអូខេនេះគឺខ្ញុំយកឧទាហរណ៍ខ្ញុំយក40ចុចអូខេមកបាទតោះចេញតម្រងបែបនេះតោះវាចេញតម្រងបែបនេះមកអានេះយើងទាញវាបញ្ចូលមកវិញមកអូខេនេះគឺយើងទាញបញ្ចូលវិញដែរអូខេ ចំណែកអាទិសដៅអីអីនៅទីនេះគឺនៅទីនេះបងប្អូនឃើញនៅទីនេះគឺវាមានតម្រងបែបនេះអូខេខ្ញុំចាប់ទាញវាមកបាទនៅក្នុងវីដេអូខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយនៅចំណុចផ្សេងផ្សេងហ្នឹងគឺបងប្អូនគូវាដល់ខ្លួនឯងមកនេះគឺវាខ្លួនឯងមកចានេះគឺដោយសារខ្ញុំអត់បានលុបខ្ញុំផ្លិចលុបអានេះអាបានេះអត់ត្រូវទេយើងលុបវាចោលត្រូវអូខេអានេះគេមិនអាចលុបអញ្ចឹង ប្រហែលជាបន្ទាត់បន្ទាត់យើងគូភ្ជាប់អត់អញ្ចឹងវាទៅឲ្យលុបនេះអញ្ចឹងបងប្អូនមើលមើលលើរូបនេះមកយើងគូបែបហ្នឹងហើយនៅក្នុងវីដេអូក្រោយគឺខ្ញុំនឹងបង្ហាញនឹងចំណុចមួយចំនួនទៀតដោយសារវីដេអូហ្នឹងវាលក្ខណៈវែងពេកធ្វើបងប្អូនធន់បាទសូមអរគុណសូមជម្រាបលា